អ្នកគាំទ្ររិះគន់អុកញ៉ាខេមរៈស្រីមុន ពេលពលរដ្ឋតវ៉ាស្ងាត់ឈឹងឥឡូវបង្ហោះគាំទ្រយកពេលោកខេមបុថៃបានចេញមុខអះអាងថាខ្លួននឹងផ្ដល់កូនឈើធ្នង់ចំនួន1000ដើមដាំនៅភ្នំតាម៉ៅឡើងវិញជាមួយថៅកែកាឡាក់ស៊ីដែលការសន្យាបែបនេះរបស់ លោកប៊ុនថៃក្រោយប្រមុខរាជរដ្ឋាភិបាលបានសម្រេចចិត្តលុបចោល សជណរបស់ក្រុមហ៊ុនទាំងឡាយដែលអភិវឌ្ឍភ្នំតាម៉ៅកាលពីថ្ងៃទី7ខែសីហាឆ្នាំ2022នេះប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលក្រោយពីតារាហងមាសថ្លែងបែបនេះស្រាប់តែហ្វេនមួយចំនួនរបស់តារាចម្រៀងរូបនេះ បានស្រុកគ្នាចេញមករីគុណឲ្យតារាចម្រៀងរូបនេះដោយទឹកបាក់ទំនប់តែម្ដង Facebook មួយដែលមានឈ្មោះថា ខុចសុគន្ធបានខមមិនថាប្រកាច់ ពីយូរមិនគ្រប់ត្រូលទើបតែឥឡូវប្រងព្រាត Idol ចន្ទ្រាខមមិនថាពេលមាន បញ្ហាតារាតារាស្ងាត់ដូចកញ្ចក់ដល់តែអញ្ចឹងផុសប្រងព្រាតអានឹងមែនគេហៅថាត្រោពងហ៊ីឌីបានខមមិនថាកាលពីមិនទាន់សម្ដេចប្រកាសលុបចោលវិនិយោគភ្នំតាម៉ៅតើខេមរៈសេរីមុននៅឯណា មាន ប្រតិកម្មវិនិយោគបញ្ចេញមតិចម្លើយ0 បេះមកឥឡូវក្នុងនាមជាតារាចម្រៀងល្បីសិល្បៈតែស្គរចេះស៊ីវ៉ាន់ណូរីបានខមមិនថាអត់ចេះខ្មាស់មាត់ខ្លួនឯងលោកអើយខេមរាយឹមបានខមមិនថាអត់ឃើញប្រតិកម្មពេលគេឈូសប្រៃសោះដល់ពេលរដ្ឋាភិបាលឈប់ឲ្យឈូសទើបងើបក្បាលមកគាំទ្រចេះមេះ idol ដនឆៃរ៉ាន់2បានខមមិនថាពេលគេឈូសសំងំឲ្យជ្រាប idol ដល់ពេលសម្ដេចឲ្យឈប់ឈូសឆាយ ហោះយកមុខណាស់អញ្ចឹង ម៉ៅច័ន្ទកុសលបានខមមិនថា ពេលកំពុងក្តៅកគុក ចូលជ្រកឲ្យស្ងាត់ជ្រាបពេលសម្ដេចសម្រេចលោកចោលគឺដល់ពេលហៃអើអឹងអើយនឹងគេដែលល្មមនឹងមានខមមិនជាច្រើនទៀតពីអ្នកលេងបណ្ដាញសង្គមទៅលោកខេមបុថៃហៅលោកខេមរៈសរីមុនដោយខ្លះទាំងប្រើពាក្យធ្ងន់ធ្ងរបែបចំចំឲ្យម្ចាស់បតព្រឹតព្រឹតរូបនេះឃើញហើយប្រកាសជាឈឺក្បាលយ៉ាងណាគេក៏សម្គាល់ឃើញថា មិនមែនមានតែលោកប៊ុនថៃម្នាក់ទេដែលអំឡុងពេលប្រជាជនកំពុងតែស្រែកតវ៉ាតាមបណ្ដាញសង្គមរឿងគ្រឿងចាក់ឡោមព័ទ្ធភ្នំតាម៉ៅតែពួកគេដេកលក់អស់នោះ ប៉ុន្តែគឺតារាស្ទើរតែទាំងអស់ដូចគ្នាតែក្រោយពេលរាជរដ្ឋាភិបាលចេញសចរណទើបពួកគេចេញមុខយ៉ាងប្រុងប្រៀតគាំទ្រភ្លុកទឹកភ្លុកដីតែម្ដង។ ចំពោះម្ចាស់បទប្រលិតបាត់បង់លោកប៊ុនថៃហៅខេមរៈសេរីមុន លោកមិនមាន ប្រតិកម្មតបតល់ចេញមកឆ្លើយបំភ្លឺរឿងអ្នកឌៀមដាមឲ្យលោកចំចំនោះឡើយប៉ុន្តែបែជាបង្ហោះបទចម្រៀងមួយបទដែលមានចំណងជើងថាអន្តងស្នេហ៍ដែលលោកច្រៀងនៅកន្លែងញ៉ាំអាហារទៅវិញ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ